មកមើលឃើញស្លាយឃើញគ្រូអូខេឃើញគ្រូឃើញនេះអញ្ចឹងចាប់ពីនេះទៅ គឺ សិតតែ ជាខ្លឹមសារនៃការបញ្យលពាក់ព័ន្ធគ្នាជាមួយនឹង outline នៅក្នុង business plan របស់យើង ចឹង overview overview of business plan ចំណុចទី1យើងបានរៀនហើយសិលមិញអឺសប្តាហ៍មុនណាមានប្រមាណពេកប្រភេទនៃ អាជីវកម្មមានអីខ្លះគុណសម្បត្តិគុណវិបត្តិហើយនៅក្នុង ចំណុចទី4នេះគេនិយាយពីអឺ outline ទាំងអស់អញ្ចឹងចាប់ពីចំណុចមេរៀនទី2នេះគឺពយល់នៃខ្លឹមសារនេះទាំងអស់នេះមិនទៅ executive summary strategic formulation ណាមាន company summary business model business statement vision statement mission location structure អានឹងសិតតែជាខ្លឹមសារដែលយើងត្រូវយកត្រូវតែបំពេញដើម្បីដាក់ចូលទៅក្នុង plan របស់យើងហ្នឹងអូខេអញ្ចឹងចំណុចទី1នៅក្នុង chapter ទី2គឺនិយាយពី executive summary អ្វីទៅហៅថា executive summary ហើយ element of executive summary មានអីខ្លះណាហើយហេតុអីបានទៅនេះ why make the reader happy សំណួរកន្លឹះអញ្ចឹង3ចំណុចដែលផ្ដោតសំខាន់នៅក្នុង content នៃមេរៀនទី2ណានេះនេះគេថា executive summary សេចក្តីសង្ខេប ចឹងតកតងជាមួយនឹងសេចក្តីសង្ខេបនេះគេត្រូវបានធ្វើឡើងដើម្បីអីគឺសង្ខេបតកតងជាមួយនឹង business plan យើងយក business plan របស់យើងមកសង្ខេបឡើងវិញហើយនៅក្នុងនោះគួរបកស្រាយអ្វីខ្លះណាគួរបកស្រាយអ្វីខ្លះអ្វីដែលគួរបកស្រាយ គឺទី1គឺបញ្ហា ដែលយើងត្រូវដោះស្រាយទី2គឺ target market ទី3 financial highlight នេះ ហ្នឹងណាអញ្ចឹងចំណុចសំខាន់សំខាន់វាមាន describe your business បកស្រាយពណ៌នេះតកតងជាមួយនឹងអាជីវកម្មរបស់យើងអាច brief note តកតងជាមួយនឹងអាជីវកម្មទី2វាបញ្ហាកើតឡើងវាមាន បញ្ហាអីបានយើង ដោះស្រាយ មានន័យថារាល់បញ្ហាដែលយើងកើតឡើងនោះឯងវាជាដំណោះស្រាយតាមរយៈអាជីវកម្មរបស់យើងឧទាហរណ៍បញ្ហា ខ្វះមហូបអាហារឬក៏ប្រឈមទៅលើអីមួយទើបយើងបង្កើតឲ្យដើម្បីបំពេញតម្រូវការហ្នឹងណាបើអត់មានបញ្ហាទេក៏มันអាចដោះស្រាយបញ្ហាมันអាចដោះស្រាយនឹងក៏มันអាចមានតម្រូវការដែរអញ្ចឹងនៅពេលដែលមានតម្រូវការយើងបង្កើតជាអ្នកផ្គត់ផ្គង់ដូចអាមីគេថាគាត់បើខាងលក់បាយអីមហូបកំងអីតែគុជតែជក់តែអីនោះ អាហ្នឹងដោយសារគាត់មើលឃើញតម្រូវការវាមានបញ្ហាប្រឈមអីផ្សេងផ្សេងចឹងគាត់អាចលើកឡើងពីបញ្ហាទាំងអស់នេះហើយបន្ទាប់មកនិយាយពី target market ទីផ្សារគោលដៅរបស់យើង ហើយនឹង highlight ពាក់ព័ន្ធគ្នាជាមួយនឹងហេរ៉ាញ់ធុយើងអត់និយាយលម្អិតច្រើនទេយើងនិយាយពីហេរ៉ាញ់ធុសរុបអញ្ចឹងអ្វីដែលគ្រូបានឲ្យយើងរៀបរាប់មកទំព័រពីទំព័រថា អាចពាក់ព័ន្ធគ្នាជាមួយនឹងគម្រោងអាជីវកម្មរបស់យើងនោះយើងបាននិយាយបានខ្លះបាននិយាយបានខ្លះអញ្ចឹងយើងត្រូវរៀបចំឡើងវិញបន្តនេះរៀបចំទៅសេ executive summary ឬក៏អានឹងចាំសេក្រោយគេក៏បានណា executive summary ហ្នឹងព្រោះនៅពេលដែលយើងសរសេរហើយទៅរកខ្លឹមសារខាងក្រោយហើយអស់ទើបយើងអាច ធ្វើអានេះបានធ្វើអានេះបានពេញលេញជាក់ស្ដែងសម្រាប់ executive summary គឺវាស្ថិតនៅមុនគេប៉ុន្តែវា ជាផ្នែកមួយដែលត្រូវទៅសេក្រោយគេណាសេក្រោយគេហើយទី2នេះ summarize whole plane in nutshell ចឹងអ្វីដែលសំខាន់គឺយើងត្រូវសង្ខេប plane ទាំងអស់ហ្នឹងណាដែលផ្ដោតទៅលើកត្តា3 4ចំណុចដែលគ្រូបាននិយាយមិញនេះ business problem target market financial អញ្ចឹង whole plan in in nut cell ហ្នឹងគឺសំដៅទៅលើ ការយកអា plane ទាំងអស់ហ្នឹងយកមក summarize ដែលមានប្រមាណ3 4ចំណុចដែលគូបានបង្ហាញមិញហើយនៅក្នុង executive summary ជាទូទៅគឺចន្លោះពី3ទៅ5 page ចន្លោះពី3ទៅ5 page ហ្នឹងតែបើយើងថាច្រើនពេកសេតែ1 page ក៏បានដែរជាទូទៅគេនិយាយពី3ទៅ5 page នេះគឺ ពាក់ព័ន្ធគ្នាជាមួយនឹងការណែនាំពីអាជីវកម្មរបស់យើងចំណុចមួយទៀតតកតងជាមួយនឹង executive summary វាជាលក្ខណៈមួយដែលយកចិត្តទៅដាក់ខ្លាំងបំផុតណា because many individual yeah, including yeah, venture capitalists only read the summary អ្វីដែលសំខាន់បំផុតសម្រាប់បុគ្គលទូទៅ នៅគណៈពេលដែលគេអានរបាយការណ៍អាន business plan របស់យើងគឺគេមើលទៅ executive summary នឹងឯងបុគ្គលណាក៏គេមើលហើយជាពិសេសនោះគឺរាល់ឈ្មួញក្នុងការបង្កើតឬក៏ឈ្មួញដែលគាត់ពេលនិយោគាត់មានលុយនៅពេលដែលគាត់ចង់បាន អាជីវកម្មយកទៅវិនិយោគគឺគាត់មើលតែ executive summary នឹងឯងអញ្ចឹងគាត់មានពេលមើលប៉ុណ្ណឹងច្រើនគាត់មិនមាន ពេលលំអិតទៅលើរបាយការណ៍របស់យើងទាំងស្រុងទេឬក៏ផែនការរបស់យើងទាំងស្រុងទេជាងគាត់មើលអាហ្នឹងហើយបើយើងចង់ខ្ចីលុយគេក៏ត្រូវធ្វើ executive summary ហ្នឹងឲ្យវាមានលក្ខណៈមួយសមស្របត្រឹមត្រូវល្អដែរព្រោះបើសិនជាយើងមិនធ្វើទេវាពិបាក គេមើលលើគុណសម្បត្តិមើលលើស្នាដៃរបស់យើងតាមរយៈ Execution Summary បើយើងបញ្យល់គេបានល្អយើងចេះសរសេរបានល្អអាចគេតម្លាក់លុយឲ្យយើងវិនិយោគណាកន្លែងហ្នឹងណាគេទេមករួមទៅយ៉ាំអីហ្នឹង ខេមកតាក់តងជាមួយនឹងចំណុចលំអិតយ៉ាត់អត់ចេះសេខាងនេះណាអញ្ចឹងចំណុចនេះគេនឹងបង្ហាញយើងពីរបៀបនឹងក្នុងការសរសេរចំណុចទី1គឺយើងត្រូវសរសេរនេះ paragraph ទី1គឺនិយាយពីការណែនាំពាក់ព័ន្ធគ្នាជាមួយនឹងអាជីវកម្មរបស់យើង business name location ចំណុចបន្ទាប់ ចាប់ដើមនេះពន្យល់ដោយសង្ខេបពាក់ព័ន្ធគ្នាជាមួយនឹងតម្រូវការអតិជនផលិតផលនិងសេវាកម្មរបស់យើងណានៅក្នុងហ្នឹងចំណុចបន្ទាប់និយាយពីនេះ way the way that product or service meet or exit the customer need នេះត្រូវបកស្រាយពីមធ្យោបាយដែលផលិតផលឬក៏សេវាកម្មរបស់យើងហ្នឹង ដែលអាចបំពេញតម្រូវការទៅឲ្យអតិថិជនបានដែលជាអតិថិជនគោលដៅរបស់យើងហ្នឹងហើយបន្តមកទៀតនេះត្រូវនិយាយពីណែនាំធីមនៃការអនុវត្ត business plan ហ្នឹងចឹងសំខាន់ណាស់នៅក្នុងការដែលសរសេរទៅលើ executive summary ចំណុចសំខាន់សំខាន់មួយមួយមានណាកលិះទី2តាមជំហានទី1ទី2ហ្នឹងយើងអាចទៅសេបានដល់3ទៅ5ទំព័រនឹងឯងណាចំណុចទី2នេះប្របាយផ្ដល់នៅកលិះលំអិតពាក់ព័ន្ធគ្នាជាមួយនឹងអាជីវកម្មរបស់អ្នករួមបញ្ចូលទាំង project sale and profit គម្រោងក្នុងការលក់ជាមួយនឹង ប្រាក់ចំណូលប្រាក់ចំណេញបរិមាណលក់លទ្ធភាពនៃការដែល លក់បានអានេះលក្ខណៈអួត profitability លទ្ធភាពដែលអាចលក់បានមានន័យថាមួយខែបើសិនជាដាច់យើងអាចលក់បានរហូតទៅដល់ប្រហែល1000ដុល្លារប្រហែល10000ដុល្លារអញ្ចឹងទៅណាហើយចំណុច បន្ទាប់និយាយពី key to success គន្លឹះដើម្បីជោគជ័យឲ្យបានមានគន្លឹះដែលយើងបានធ្វើដែលយើងត្រូវធ្វើឆ្ពោះទៅរកនេះអាអ្វីដែលយើងអួតនេះណា unit sale សាមញ្ញធម្មតាយើងលក់ក្នុងព្យាករតម្លៃប្រមាណមួយខែមួយខែលក់បាន1000 unit ហើយស្មើជាមួយនឹងប្រមាណ10000ដុល្លារហើយ maximum នៃ profitability លទ្ធភាពដែលអាចទទួលប្រាក់ចំណេញបានដែលយើងលក់ maximum អាចលក់បានប្រមាណឡាយ5000 unit ហើយបើយើងចំណេញយើងចំណេញបានប្រមាណអានេះដែលជាលក្ខណៈមួយអួតតែចំណុចទាំងអស់ហ្នឹងវាអាចធ្វើបានលុះត្រាតែយើងផ្សារភ្ជាប់ជំនួយហ្នឹង key success factor នេះ key success factor កលឹះដើម្បីជោគជ័យទៅលើអ្វីដែលយើងអួតនៅខាងលើហ្នឹងឡើយហ្នឹងណា ចិត្តចំណុចទី3ចំណុចទី3នៅក្នុងនោះគឺត្រូវជួយឲ្យនេះ Help reader see តាអូតាអូមែនទេពេជ្រឡើងទៅមើលកូនចំណុចទី3គឺ ជួយឲ្យ reader important information ត្រូវតែរៀបចំខ្លឹមសារនិងព័ត៌មានហ្នឹងដើម្បីឲ្យអ្នកអានអ្នកមើលផែនការរបស់យើងហ្នឹងងាយស្រួលណាហើយចាប់ចំណុចសំខាន់សំខាន់នៅក្នុងព័ត៌មាននៃផែនការរបស់យើងតែក្នុងនោះត្រូវមាន highlight chart នេះ including highlight chart market share projection and customer demand chart ចឹងចំណុចទី3ដែលសំខាន់នៅក្នុងធាតនៃ executive summary យើងយកផែនការទាំងមូលយកមកសង្ខេបពី3ទៅ5ទំព័រហ្នឹងណាក្នុងណារួមបញ្ចូលទាំង chart market share ទំហំទីផ្សារជាមួយនឹងតម្រូវការ chart នៃតម្រូវការអតិថិជនហ្នឹងដែរជាភាពខ្លាំងរបស់យើង ក្នុងការធ្វើអូខេចំណុចទី3 why make the reader happier សួរថាយើងខំព្យាយាមធ្វើ executive summary ធ្វើហើយហើយធ្វើម៉េចឲ្យគេសប្បាយចិត្តក្នុងការអាន ហេតុអីបានសប្បាយចិត្តនៅក្នុងការអានពីព្រោះឱកាសនៃការធ្វើផែនការជីវកម្មមិនមែនទិសដៅតែមួយទេ គឺទិសដៅច្រើនទិសដៅទី1គឺបង្កើតសម្រាប់ run business ដោយខ្លួនឯងគោលដៅទី2គឺយើងរៀបរក fund យើងរៀបរកថវិកាបន្ថែមដើម្បីពង្រីក ហើយនៅក្នុងពេលនេះបើយើងធ្វើផែនការសម្រាប់រកស៊ីខ្លួនឯងប៉ុណ្ណឹងក៏ជារឿងមួយល្អប៉ុន្តែទិសដៅសម្រាប់ធ្វើផែនការហ្នឹងគឺនៅរកហ្វាន់បន្តពោះគូគិតថាអ្នកដែលមិនថាគូទេទូទៅគឺនៅក្នុងវិស័យអាជីវកម្មគឺតែងតែមានផែនការហើយនឹងការពង្រីកសក្តានុពលនៃអាជីវកម្មរបស់ខ្លួនឯងកាន់តែធំទៅធំទៅធំទៅអញ្ចឹងដល់ពេលដែលយើង ត្រូវការបរិយាជីវកម្មកាន់តែធំយើងខ្វះទុននៅខ្វះទុនផែនការអាជីវកម្មនេះអាចជួយយើងបាន ដើម្បីបរិយាថែមហើយគេវិនិយោគក៏ដូចគ្នាយើងទៅសម្លឹងមើលធនាគារបើសិនជាយើងបើកហាងរស់ស៊ីមួយហើយលុយចូលភ្ញៀវលក់ចិញ្ចូលអត់ដាច់ទោះយើងជាពាក់បំណុលគេមកសារពីធនាគារណាមួយក៏វាលៃលកឲ្យយើងខ្ចីលុយបានដែរ ឬក៏យើងអត់មានខ្ចីគេទេប៉ុន្តែយើងលើចេញចូលរហូតវាបខំឬក៏វានិយាយមកយើងរហូតតរតែយើងហ្នឹងយកពុយវាអាហ្នឹងពួក CEO ណាមន្ត្រីមន្ត្រីអនុទានហ្នឹងមន្ត្រីសំទានហ្នឹងណាយកដោយសារវាសម្លឹងមើលឃើញថាយើងរកស៊ីវាមានលំហសាច់ប្រាក់ហើយអញ្ចឹង វាមានឱកាសក្នុងការវិនិយោគហើយវាទទួលបានចំណូលដូចគ្នាសម្រាប់ក្រុមហ៊ុនក៏ដូចគ្នាដែរបើយើងបើកក្រុមហ៊ុនមួយនៅពេលដែលយើងក្រុមហ៊ុនយើងដើរដំណើរការល្អហើយនៅពេលដែលយើងចង់ពរិចយើងទៅខ្ចីលុយពីធនាគារធនាគារគេវាតម្លៃហើយវាតម្លៃពីស្ថានភាពរ៉ាញ់ទៅរបស់ក្រុមហ៊ុនយើងហើយហើយគេមើលផែនការអាជីវកម្មរបស់យើងយកលុយគេមកវិនិយោគមើលផែនការរបស់យើងល្អអត់ចឹងតាមរយៈនឹងឯងតែធ្វើឲ្យ reader happier កាន់តែសบายចិត្តណាកាន់តែសบายចិត្តអញ្ចឹងដើម្បីឲ្យគេសบายចិត្តយើងត្រូវធ្វើម៉េចនេះ activity summary open the door to peace plan នេះអញ្ចឹងនៅពេលដែលយើងទៅសេរ executive summary នឹងបានល្អវាជាការបើកច្រកមួយសម្រាប់ឲ្យយើងបង្កើតទៅជាអាជីវកម្មបានព្រោះយើងយកលុយគេ គេអានគេមើលគេងាយយល់ណាលឿនចំណុចទី2 tell investor how you plan to make money ប្រាប់អ្នកវិនិយោគទាំងអស់ពីអ្វីពីផែនការរបស់អ្នកក្នុងការស្វែងរកប្រាក់ចំណូលនេះហើយចំណុចទី3នេះ has minimize the risk នេះ បានកាត់បន្ថយទៅលើហានិភ័យដែលពាក់ព័ន្ធគ្នាជាមួយនឹងការលក់នៃផលិតផលរបស់យើងអញ្ចឹងអាចំណុចនេះគឺយើងនិយាយពី key success factor ជាមួយនឹង unit sale របស់យើងយើងដាក់ unit sale profitability យើងមានហើយហើយដល់ពេលរួចយើងដាក់ key success factor អញ្ចឹងនៅពេលដែលគេមើលគេចាប់អារម្មណ៍ អាចដោះស្រាយបានអត់កលឹះទាំងអស់ហ្នឹងមធ្យោបាយនៅក្នុងការស្វែងរកប្រាក់ចំណូលរបស់យើងវាមិនដែរអញ្ចឹង3ចំណុចនេះហើយនៅមានចំណុចផ្សេងទៀតណាដែលអាចជួយឲ្យ reader គាត់ happy អា ready for money product selling product អា ready for money នេះមានន័យថារាល់អ្វីដែលយើងធ្វើគឺយើងធ្វើសម្រាប់រកប្រាក់ចំណូលអញ្ចឹង អ្នក investor គាត់ចាប់ផ្ដើមចាប់អារម្មណ៍យើងសង្ខេបអានឹងបានល្អយើងធ្វើបានល្អធ្វើឲ្យអ្នកអាន investor ដែលគាត់ចង់វិនិយោគគឺគាត់អាចចំណាយលុយឬក៏គាត់បោះទុនឲ្យយើង when wake the investor up in the middle of the night អញ្ចឹងបើសិនជាកត្តាមួយចំនួនអាចទទួលដែរណាអូខេអញ្ចឹង executive summary ហ្នឹងសំខាន់បំផុត សម្រាប់យើង ក្នុងការសង្ខេបអញ្ចឹងនៅពេលដែលសរសេរ executive summary ត្រូវប្រមាមើលពីចំណុចនៅក្នុង slide chapter 3ហ្នឹងឯងណាអូខេមានចម្ងល់អីទេពួកយើងអត់មានទេតែទៀត ដល់ chapter 3និយាយពី strategic formulation content មានតែពីរចំណុចគិតណា company summary ជាមួយនឹង SWOT analysis SWOT analysis ក៏ចេះហើយ company summary ក៏ចេះហើយធ្លាប់ឆ្លងកាត់អស់ហើយអូខេតកតងជាមួយនឹង company summary មាន3ចំណុច4ចំណុចឯង 5ចំណុចណា5ចំណុចនៅក្នុងហ្នឹងផ្ដើមចំណុចទី1គឺ business model គំរូនៃអាជីវកម្មរបស់យើងនៅក្នុងនោះត្រូវរួមបញ្ចូលទាំងអីខ្លះមាន company name នេះ legal registration ការចុះបញ្ជីអញ្ចឹងសម្រាប់យើងអត់តន់បានចុះបញ្ជីគ្រាន់តែជាផែនការនៅក្នុងចំណុចនេះ គឺយើងអាចយក form ពីក្រសួងពាណិជ្ជកម្មមកទៅទៅ download ពី form ពីក្រសួងពាណិជ្ជកម្មយកមក submit យកមកដាក់ជា attachment អញ្ចឹងណាឈ្មោះយើងឈ្មោះអីយើងមានឯកសារច្បាប់យើងអត់ទាន់មានទេគ្រាន់តែយើងមាន form សម្រាប់ apply ហើយចំណុចទី3និយាយពី description of your business product and service នេះពណ៌ពិពណ៌នាពាក់ព័ន្ធគ្នាជាមួយនឹងអាជីវកម្ម ផលិតផល និងសេវាកម្មរបស់យើងនេះទៅមើលថាផលិតផលយើង ជាផលិតផលអីសេវាកម្មយើងសេវាកម្មអីមានផលិតផល ប្រមាណមុខផលិតផល មានអីខ្លះហើយ description វាអីខ្លះអញ្ចឹងត្រូវរាយរាប់តាក់ទងជាមួយនឹងផលិតផលរបស់យើងណា list down ទាំងអស់បញ្ជីនៃផលិតផលរបស់យើងប្រភេទយើងលក់ផលិតផល បើសិនជាយើងលក់ផលិតផលកែសម្ផស្សមានផលិតផលប្រមាណមុខដែលយើងមានណាអញ្ចឹងយើងធ្វើផែនការច្បាស់លាស់ឲ្យប្រភេទផលិតផលណាសម្រាប់ធ្វើអីសម្រាប់ធ្វើអីអាហ្នឹងយកមកបញ្យលរបស់គេហើយសេវាកម្មបើសិនជាមានសេវាកម្មអីខ្លះទៀតយើងធ្វើទៀតណាអាហ្នឹងជាលក្ខណៈលំអិតនៃអាជីវកម្មរបស់យើងហើយចំណុចទី2និយាយពី vision statement ចឹងទិសដៅនៃ vision statement យើងមានអីខ្លះ mission statement យើងអីខ្លះ location មាន structure and management team អូខេតោះចំណុចទី5នេះនិយាយពី structure and management team អញ្ចឹងនៅក្នុងនេះគេនិយាយពីរចនាសម្ព័ន្ធនៅក្នុងក្រុម អាច brief note បន្តិចតកតងជាមួយនឹង ថ្នាក់គ្រប់គ្រងថ្នាក់គ្រប់គ្រង គឺថ្នាក់ management នឹងឯងកុំដាក់ទាំងអស់មានន័យថាបុគ្គលិកសំខាន់សំខាន់ធំធំ ដូចជាប្រធានផ្នែកអញ្ចឹងនៅក្នុងនេះ management team ហ្នឹងគឺប្រធានផ្នែកជា CEO ជាអឺនាយកផ្នែករដ្ឋបាលនាយកផ្នែកហិរញ្ញវត្ថុអញ្ចឹងទៅណានាយកផ្នែកទីផ្សារហ្នឹងសិតតែជា management team ហើយ structure ធំធំនៅកន្លែងហ្នឹង ហើយនៅពេលដែល organizational structure គឺយើងលំអិតតាំងពី management man team រហូតទៅដល់ simple staff ណាកន្លែងហ្នឹងកុំឲ្យច្រឡំព្រោះនៅក្នុងនេះគឺ company summary គឺយើងយកតែខ្លឹមសារអ្នកធំធំ management ដើម្បីបង្ហាញពីខ្លឹមសារបង្ហាញពីភាពខ្លាំងនៅក្នុងក្រុមហ៊ុនទេណានឹងចំណុចដំបូង អូខេចំណុចបន្ទាប់និយាយពី key success factor key success factor គឺនិយាយពី how your product or service fulfill a market need នេះអញ្ចឹងតែគិតមើលថាតើកត្តាអីនេះតាមរយៈសំណួរកលឹះណាថាផលិតផលឬក៏សេវាកម្មរបស់យើង បំពេញទៅលើតម្រូវការទីផ្សារយ៉ាងដូចម្ដេចនេះកន្លែងហ្នឹងណាអញ្ចឹងតាមរយៈដែលយើងធ្វើឲ្យសម្រេចបានទៅលើកលឹះ លក់ផលិតផលរបស់យើង នេះគឺជា ចំណុចដែលយើងត្រូវរាយរាប់នៅក្នុងហ្នឹងហើយហើយចំណុចទី2 the target market who will buy your product or service អ្នកណាដែលអ្នកទិញជា target market របស់យើងណាបន្ថែមហើយចំណុចសំខាន់មួយទៀតនេះ competitive advantage ទៅបកស្រាយពាក់ព័ន្ធគ្នាជាមួយនឹង competitive ភាពល្អឬក៏ភាពលើស របស់អតិថិជនអតិថិជនណារបស់នេះដៃគូពួតចែកយើងល្អអីបើធៀបជាមួយនឹងដៃគូពួតចែកយកអានឹងមកនិយាយយើងជំនាញអីយើងប្រសើរអីបើធៀបជាមួយនឹងដៃគូពួតចែកតែរាយរាប់យកមកនិយាយនៅក្នុងចំណុចទី6 key success factor ណាអានឹងសំខាន់ពេលខ្លះគេថាយើង អួតផលិតផលយើងចេះចេះចេះចេះរកស៊ីចេះលក់ចេះអីចេះ ប៉ុន្តែភាពខ្លាំងអត់ឃើញអាភាពខ្លាំងហ្នឹងគឺជាភាពលើសគឺជា competitive advantage ដែលយើងយកទៅប្រកួតជាមួយនឹងដៃគូរបស់យើងអាហ្នឹងតែយកមករៃរ៉ាប់បន្ថែមណាចំណុចទី7 your objective and goal including any plan to expand into other product or service or into new market នេះ គោលបំណងនិងទិសដៅរួមបញ្ចូលទាំងផែនការក្នុងការបរិញ្ញាអាជីវកម្មរបស់ខ្លួនទាំងសេវាកម្មផលិតផលទៅលើទីផ្សារថ្មីអានេះក៏ជាទិសដៅមួយដែលយើងត្រូវទៅដែរនៅពេលដែលយើងរកស៊ីជោគជ័យដំណើរការទៅបានល្អយើងត្រូវធ្វើម៉េចយើងបរិយាមុខមុខរបរអីទៀតផលិតផលអីផ្សេងទៀតដើម្បីកាន់តែមានសក្តានុពលមានន័យថាទិសដៅក្នុងការបរិយាអាជីវកម្មកាន់តែប្រសើរកាន់តែ ទូលំទូលាយអាហ្នឹងវិនិយោគក៏គេចាប់អារម្មណ៍ដែរពួក investor ណាវិនិយោគិនគឺគាត់ចាប់អារម្មណ៍ដូចគ្នា នៅគណៈពេលដែលយើងមានការរីកចម្រើនអូខេចូលមក SWOT analysis ចឹង SWOT analysis គឺត្រូវតែមើលថាតើយើងត្រូវវិភាគត្រង់ចំណុចណា កន្លែងណាដែលយើងខ្លាំងកន្លែងណាយើងខ្លោចហើយពេលនេះត្រូវវិភាគទៅលើកតាខ្លួនឯងឲ្យបានស៊ីជម្រៅហើយសម្លឹងមើលដៃគូគួតចែងផងនៃផលិតផលរបស់យើងនៃសេវាកម្មរបស់យើងអញ្ចឹងណាចេះធៀបជាមួយនឹងដៃគូគួតចែងយើងមានអីខ្លះមានចេះតែនិយាយទៅណាស្វតនេះណានេះត្រូវមើល ហើយចាំមានពេលគឺយកឯកសារមួយទៀតបញ្យលពីរឿង SWOT នឹងដែរនៅពេលដែលយើងនេះយើងខ្លាំងតែយើងត្រូវធ្វើម៉េចហើយយើងខ្សោយយើងត្រូវធ្វើម៉េចនឹងចាំមើលគូបញ្យលបន្ថែមតកតងគ្នាជាមួយនឹង SWOT analysis ក្បួនយុទ្ធសាស្ត្រក្នុងការ វិភាគមើលថាតើ sport យើងយើងខ្លាំងចំណុចណាខ្សោយចំណុចណាហើយយើងគួរធ្វើយ៉ាងម៉េចប៉ុន្តែជាទូទៅបើសិនជាយើងខ្លាំងយើងមានឱកាស strength យើងមានឱកាសតែបើយើងខ្សោយយើងគម្រាមវារងការគម្រាមកំហែងនេះសិតចំណុចដកនេះដកដកអានេះបូកបូកអញ្ចឹងយើងត្រូវមើលណាសកម្មភាពទាំងអស់ហ្នឹង នេះនិយមន័យតកតងជាមួយនឹង SWOT ដែល SWOT analysis នេះ powerful technique for តកតងគ្នាជាមួយនឹងការស្វែងយល់ទៅលើភាពខ្លាំងភាពខ្សោយនិងឱកាសហើយនឹងការគម្រាមកំហែងរបស់យើងអានេះនិយមន័យរបស់វាយើងបានសិក្សាស្វែងយល់ហើយអូខេសម្រាប់អាជីវកម្ម expand នេះ diversify and sustain to market SWOT analysis must be analyzed ដើម្បីជំហរបរិយាអាជីវកម្មក៏ដូចជាឲ្យអាជីវកម្មទីផ្សាររបស់យើងកាន់តែមានស្ថិរភាពយើងត្រូវតែវិភាគទៅលើ SWOT របស់យើងព្រោះ SWOT គឺវិភាគជាប្រចាំ SWOT វិភាគជាប្រចាំណាអាចមួយត្រីនេះវិភាគម្ដងខ្លាំងខ្សោយឱកាស ព្រោះមកត្រីមាសយើងប្រែប្រួលហើយចរញ្ញតុក៏ប្រែប្រួលសកម្មភាពក៏ប្រែប្រួលប្រែប្រួលអញ្ចឹងយើងអាចវិភាគស្វតនឹងជាប្រចាំណាអានឹងនៅក្នុងដំណើរការជីវកម្មយើងត្រូវវិភាគបណ្ដៃក្នុងដំណាក់កាលនៃការធ្វើផែនការគឺយើងវិភាគម្ដងរួចហើយនេះចំណុចខ្លាំងនិយាយនិយាយពីអីណានេះ good capability សមត្ថភាពសមត្ថភាពនៃផលិតផល ផលិតផលរបស់យើងបច្ចេកទេស R&D effort កម្លាំងនឹងការអភិវឌ្ឍនឹង research នឹងអភិវឌ្ឍកម្លាំងនៃធនធានមនុស្សជាមួយនឹង technical skill អញ្ចឹងភាពខ្លាំងដែលយើងអាចរៀបរាប់បានណាអញ្ចឹងកលិសរបស់វា1 2 3 4 5 6ចំណុចចំណុចខ្សោយនិយាយពីអីខ្លះ product mass become unused នេះ technology become obsolete បច្ចេកទេសអាចខ្លាចទៅជាឧបសគ្គ management key management power may not be there នេះអ្នកដែលខ្លាំងខ្លាំង management team ខ្លាំងខ្លាំងគឺគាត់អត់នៅគាត់លាឈប់គាត់អីហ្នឹងទៅហ្នឹងហានិភ័យ key main power location បាត់ចិត្តអាហ្នឹងសិតតែជាចំណុចខ្សោយប្រៃរាប់បានអានេះគាត់ណា list down រាល់ចំណុចដែលសំខាន់សំខាន់នៅក្នុងហ្នឹងណា ហើយ opportunity This company can identify new product company can go for new section sector នេះ company can go for new geographical uh, geography The the the Yeah, set set នេះទៅផ្នែកផ្សេងទៅតំបន់ផ្សេងផលិតផលិតផលថ្មីណានេះសេដ្ឋកិច្ចថ្មី new economic company can go and extend their market reach ឱកាសខ្លួនឯងនៅខណៈពេលដែលមានឱកាសយើងត្រូវធ្វើអីខ្លះអូខេមួយទៀត opportunity បន្ត company can take នេះ advantage of changing lifestyle នេះអាចបដូរពី lifestyle បាននៅក្នុងពេលខ្លួនឯងកាន់តែរីកចម្រើន Many can go for opportunity available technology change ពេលដែលមានឱកាសល្អឱកាសឈានទៅរកការផ្លាស់ប្ដូរទៅលើ technology កាន់តែប្រសើរណា ការគម្រាមកំហែង political street នេះតកតងជាមួយស្វ័យច្បាប់ដូចនេះ covid យើងនេះបច្ចុប្បន្នក៏គម្រាមកំហែងដែរគម្រាមកំហែងខ្លាំងសម្រាប់ជីវកម្មនេះផ្លូវច្បាប់គោលនយោបាយផ្លូវច្បាប់បរិស្ថានបច្ចេកវិទ្យានេះដៃគូអ្នកគ្រប់គងបុគ្គលិក key staff បុគ្គលិកចម្បងក៏បុគ្គលិកដែលខ្លាំងខ្លាំងសម្រាប់លាឈប់ខ្ទេចអាហ្នឹងក៏ត្រូវមានក៏មានការទប់ស្កាត់ដែរ1 2 3 4 5 6 7ចំណុចតែមានណាអញ្ចឹងយើងចម្លងមើលអូខេចំណុចទី4ចាំសប្តាហ៍ក្រោយចាអូគ្រូដាក់សប្តាហ៍ហ្នឹងក៏ខ្ញុំបៃពុះមាត់ហ្មង ហ៎ថាឆាប់បើថាឆាប់ចំហ្វរៀនថ្ងៃហ្នឹងទៀតខ្ញុំបាយពោះមាត់ហ្មងសន្លប់ហ្មងព្រោះមិននិយាយហ្មងសន្លប់ភីងចឹងឃើញសម្លឹងមើលក៏ប៉ិតវាអត់នេះទេនៅក្នុងមេរៀននេះគឺបញ្យល់តាអៅឡាញនៃ business plan របស់យើងទេក៏ប៉ិតទៅហើយបើយក business plan អៅឡាញរបស់យើងបញ្យល់មួយមួយមួយមួយមួយមកលឿនជាង តែនៅក្នុងនេះវាលំអិតតកតនចំណុចមួយមួយចា street អញ្ចឹងវាមានអីវាមានលំអិតលំអិតអញ្ចឹងណាចឹងឯងតែពិតបើយើងរៀនឲ្យមែនតែនទៅយកតាអោឡាញរបស់យើងបញ្យល់តែម្ដងតែមួយម៉ោងនឹងចប់ហើយប៉ុន្តែគ្រាន់តែយើងមិនសូវច្បាស់តែសំខាន់អ្វីដែលសំខាន់នោះគឺនេះវិធីលំអិតតូចៗនៅក្នុងនឹងដែលយើងត្រូវធ្វើណា អញ្ចឹងយើងអាចធ្វើបានបន្តហើយមើលចំណុចមួយមួយមួយមួយដើម្បីលម្អិតហើយទៅធ្វើឲ្យបានលទ្ធផលល្អអញ្ចឹងហើយបានថាអ្វីដែលគ្រូបញ្យលគឺជាអ្វីដែលយើងត្រូវធ្វើនៅក្នុងផែនការរបស់យើងបើយើងអាចបានធ្វើពីមួយឈរមាសពីមួយទឹកទៅមួយទឹកអាចបានធ្វើទេចាំដល់ពេលចុងក្រោយបានធ្វើអានឹងខាត់បងណានឹងខាត់បងហើយអាចធ្វើអត់បានល្អអញ្ចឹងចាប់ពីសប្តាហ៍នេះទៅដល់ពេលជុំគ្នា អាចតាមអនឡាញឬក៏តាមអហ្វឡាញអាហ្នឹងអារឿងយើងជួបគ្នាហើយជជែកវិភាសាគ្នាធ្វើបន្តធ្វើឲ្យបានពីក្បាលដំបូងទៅចាប់ពី chapter អឺមេរៀនទីទី2នេះនិយាយពី company profile នឹងឯងចឹងយកហ្នឹងមកនិយាយហើយសប្តាហ៍ក្រោយយើងមកជួបគ្នានិយាយពីនេះ chapter 4 strategic development ដូចជាអត់បានទេមានតែបានចំណុចទេ analyze ផ្សេងផ្សេងចង់លោកគ្រូអាទិត្យក្រោយពួកខ្ញុំអត់ត្រូវធ្វើ business plan អឺ business plan ខ្ញុំទៀតណាគ្រូដូចដូចដូចអាទិត្យក្រោយត្រូវយកមកបង្ហាញទៀតចាប់ពីថ្ងៃហ្នឹងទៅត្រូវបង្ហាញចាក្នុងក្រុមនីមួយនីមួយត្រូវយកអភិវឌ្ឍខ្លួនឯងដល់ណាហើយអញ្ចឹងនៅក្នុង Chomin A ក្នុងសប្តាហ៍នេះគឺបង្ហាញពី chapter 1 chapter 2ដែលនិយាយពីក្បាលដំបូងនៃ business plan អញ្ចឹងយើងត្រូវមានមិនបាច់ចាំផ្ញើជាសោះក៏បានដែរថតធ្វើឲ្យថតផ្ញើគ្រូអញ្ចឹងរឿងសំខាន់យើងត្រូវ format របស់យើងហើយទី2 apply ខ្លឹមសារ content ហ្នឹងដាក់ចូលទៅក្នុង format ហ្នឹងដោយបំពេញទៅលើចំណុចនៃមេរៀនយើងថ្ងៃនេះណា រហូតទៅដល់ស្វតគូមិនរំពឹងទុកថាយើងធ្វើបានពេញលេញនៅឡើយទេគឺឲ្យតែយើងបានចាប់ផ្ដើមមិនទាន់ហួសពេលទេណាអញ្ចឹងយើងចាប់ផ្ដើមពីសប្ដាហ៍នឹងទៅរហូតទៅរាល់អ្វីដែលយើងបាននិយាយថាយើងរកស៊ីអីយើងធ្វើអីយើងព្រៀងយើងដាក់ចូលទៅក្នុងហ្នឹងទៅហើយមុនមក ថតផ្ញើគ្រូមើលតិចឬក៏ផ្ញើជាសោះនោះមកក៏បានដែរគ្រូមើលការវិវត្តរបស់យើងតិចតិចតិចតិចតិចតិចហើយមូលហេតុអីដែលយើងធ្វើយឺតមូលហេតុអីដែលយើងបានធ្វើលឿនយើងបានរួមគ្នាធ្វើមិនខ្លាយខ្លះអញ្ចឹងរាយរាយការនៅក្នុងប្រចាំអាទិត្យពួកយើងហ្នឹងនេះគ្រូបានថាអញ្ចឹងគឺបាននិយាយការពីដើមការពីសប្តាហ៍មុនមុនគឺបាននិយាយថាការងារយើងគឺផ្អែកទៅលើការអនុវត្តច្រើន ចឹងមួយសប្តាហ៍ទៅមួយសប្តាហ៍គឺយើងត្រូវអភិវឌ្ឍការងារក្រុមឲ្យបានព្រោះការងារ assignment របស់យើងក៏ដូចជាការងារបញ្ចប់ចូលមាសគឺពឹងផ្អែកទៅលើអានឹងតែមួយគត់គឺ business plan យើងធ្វើបានយើងចុងក្រោយគឺយើងធ្វើបទបង្ហាញទៅទៅនឹង business plan របស់យើងអាហ្នឹង ហើយបើយើងការងារអត់ទៅមុខអានឹង performance តាមពេលវេលា តាមក្រុមព្រោះគូឲ្យ បន្ទុកតាម performance របស់យើងអញ្ចឹងមកក្នុងមួយសប្តាហ៍យើងអត់បានធ្វើមួយសប្តាហ៍អត់បានធ្វើមួយសប្តាហ៍អត់បានធ្វើទោះធ្វើចុងក្រោយផែនការល្អព្រោះគូឲ្យបន្ទុកតិចដែរណាបន្ទុកអត់បានច្រើនទេតែសារអីយើងសម្រុកធ្វើនៅពេលចុងបញ្ចប់ ចឹងរឿងដែលសំខាន់គឺយើងត្រូវ follow តាម step មួយមួយមួយមួយធ្វើអាហ្នឹងបានគ្រូជឿថាពេញលេញបានស្អាតបានល្អប៉ុន្តែបើសិនជាយើងអត់ដែលបានធ្វើសោះហើយចុងក្រោយមកធ្វើគ្រូជឿថាมันបានល្អទេណាมันបានល្អទេដោយសារចំណាយពេលធ្វើតិចពេកហើយការគិតនិងការវិភាគទៅលើទីផ្សារនិងការរៀបចំឯកសារហ្នឹងក៏មិនគ្រប់គ្រាន់ដែរអញ្ចឹងពេលតិចមិនល្អទេ ចឹងហើយបានគ្រូឲ្យផ្ដើមចាប់ពីដំបូងណាចាប់ពីដំបូងហើយឥឡូវនេះបន្តជំរុញបន្ថែមហើយនៅសប្តាហ៍ក្រោយគឺតាមដានមើលការងាររបស់យើងដោយយើងផ្ញើមកគ្រូជាប្រចាំផ្ញើជាប្រចាំអាចជាសោះហ្នឹងអាចជាការថតដែលយើងមិនទាន់បានវាយបញ្ចូលណាជាថតថាយើងបានធ្វើដល់ណាហើយវិភាគដល់ណាហើយហើយយើងបានបំពេញឯកសារដល់ណា